ចិត្តស្រីប្រាមិនទៀងអ្នកណាចាប់បានមកចិត្តស្រីដូចទឹកភ្លៀងនាងគេនាងដូរស្នេហ៍ដូចសពដាយខ្ញុំឃើញគេល្អចង់អង្លោសុំស្នេហ៍តែមិនហ៊ានគេមិនមានគេខ្លាចខ្លាចស្រីស្រីលើកិនមើលទៅដូចបីសាច់គល់អាចខ្លាចខ្លាចជាខ្លាទៅទៀតណោ ឆោចាទេទេទេទេខ្ញុំនឹងណែគួយបារូបមេក្មេងក្មេងយ៉ាងណាបើគ្មានប្រាក់គឺចាស់ហើយគេថារូបខ្មែរតែប្រាក់សោច្បាស់ណាស់គេថារូបចាក់ចាក់ប្រាក់ក្មេង ស្រីស្រីលេមិនដូចពីដើមទេសម័យយាយចិត្តស្រីប្រាកមិនទៀតអ្នកណាចាប់បានមកចិត្តស្រីដូចទឹកភ្លៀងនាងឯនាងដូរស្នេហ៍ដូចសពពុតអើយខ្ញុំឃើញគេល្អចង់មកសុំស្នេហ៍តែមិនហ៊ានទីមិនមានទេខ្លាចខ្លាចស្រីស្រីលើគិតមើលទៅដូចបីសាច់ហូពលអាចខ្លាចខ្លាចជាខ្លាទេទៀតនោះ ខ្លោចតែទេទេទេទេខ្ញុំនឹងលែងក្មេងបើរូបគឺក្មេងមេយ៉ាងណាបើគ្មានប្រាក់គឺចាស់ហើយគេថារូបខ្មែរតែប្រាក់សច្បាស់ណាស់គេថារូបចាស់ចាស់ប្រាក់ខ្មែរក៏ត្រូវ ជាទីងំរូបពេញសំឡេងឃើញតែរូបជា ទៀតក៏រំពេចសំឡេងឲ្យឃើញតែរូបជីវាអូនព្រមសក់ខាព្រមចិត្តជាសំស្រី